អឺសំណួរសួរថាអ្នកដែលស្លាប់ទៅមិនទាន់បានសងលុយគេ តែម្ចាស់បំណុលមានការអាណិតអាសូរហើយអហោសិកម្មឲ្យ មិនឲ្យនៅជំពាក់កម្មពីវេរាអីទៀតទេខ្ញុំកណាសូមឲ្យម្ចាស់គ្រូពន្យល់ថាតើអ្នកស្លាប់អាចនៅជំពាក់កម្មពីទៀតឬទេអឺជំពាក់នេះវាទល់តែកើតពីគំនិតទុច្ចរិត ឧទាហរណ៍ថាពេលដែលខ្ចីយើងតាំងចិត្តថានឹងសងដើរទៅខ្ចីលុយគេ នៅខាងផ្លូវប៉ុណ្ណោះមើលខ្ញុំខ្ចីសិនមកស្អែកខ្ញុំសងមានន័យថាចិត្តនឹងសងហើយប៉ុន្តែស្អែកវាមិនតាន់មកដល់ដើរឆ្លងផ្លូវទៅក៏ឡានបុកស្លាប់ទៅសួរថាតើគាត់ស្លាប់ទាំងចម្ពាក់ទេអត់ចម្ពាក់ទោះបីម្ចាស់នឹង ស្ដាយចង់ទាវិញមិនតួម្ចាស់ជីវិត ដែលស្លាប់នឹងអត់ជាពាក់ទេព្រោះតួចិត្តសងមានរួចទៅហើយអញ្ចឹងតួចិត្តសងរួចទៅហើយពូប្រាប់ថាខ្ចីសិនមកស្អែកសងវិញហើយក្នុងបេះដូងហ្នឹងគឺគិតថាសងមែនណាសងមែនអត់មានបន្លែប្រឡប់អីទេប៉ុន្តែបើអញ្ចេះក្រងសម្រាប់ខ្លួនហើយ ទៅខ្ចីឡានគេ ថាខ្ចីបើកបន្តិចមកស្អែកយកមកសងវិញប៉ុន្តែក៏បើកទៅសម្លាប់ខ្លួន បើកទៅបុកអីឲ្យងាប់ទៅអានឹងជាពាក់ម្ចាស់គេអាហោសេឲ្យក៏ដោយក៏ជាពាក់ដែរព្រោះគំនិតទុច្ចរិតតាំងពីពេលខ្ចីម្លេះដឹងតែអត់សងទេខ្ចីអញ្ចឹងទោះបីម្ចាស់គេអត់ចង់ទាក៏ដោយក៏ជាពាក់ព្រោះជាគំនិតទុច្ចរិតដឹងតែអត់សងបាត់ហើយ ហ្នឹងហើយអញ្ចឹងអ្វីអ្វីវានៅលើចិត្តហ្នឹងមិនមែនថាជាពាក់លុយគេងាប់ទៅជាពាក់មែនទេតើចិត្តជាពាក់អត់សំខាន់ចិត្តជាពាក់អត់បើឧទាហរណ៍ថាឥឡូវយើងយើងអឺគេហៅដូចដេញតុងទីនអីចឹងចុះក្នុងគ្រួសារហ្នឹងអត់មានពាក់ព័ន្ធអីទេគាត់ម្នាក់ឯងគាត់ដេញតុងទីនមួយក្បាល10ដុល្លារអីចឹងណាអាត្មាទៅយល់ពីមុនអត់យល់ថាហ្នឹងតុងទីនឥឡូវយល់ហើយ អញ្ចឹងដល់ខែគាត់បង់គាត់បង់ទៅវិញប្រមាណ10ដុល្លាររហូតចឹងមានការប្រមាណថែមអីចឹងទៅគាត់បង់គាត់មិនដែលតាំងចិត្តថាជាមួយអញបើកលុយនឹងបានហើយអញអញអត់បង់ទៀតទេគាត់អត់បានតាំងចិត្តទៅអត់បង់ទេគាត់តាំងចិត្តទៅបង់រហូតដល់ដាច់ទោះបីគាត់បើកមុនក៏ដោយបើកមកបាន2000ដុល្លារឧទាហរណ៍គ្នាច្រើនតិចទៅបានរហូតដល់5000ដុល្លារអីចឹងទៅ គាត់បើកយកមកធ្វើការរស់ស៊ីទៅតែគាត់គិតថាសងដោយបងខែដូចសមាជិកផ្សេងអញ្ចឹងរហូតដល់ចប់ហើយលុយហ្នឹងគាត់បានទៅបណ្ដាក់ទុនរស់ស៊ីអស់ហើយគាត់នៅសន្សំគ្រាន់តែទៅបង់ឲ្យអញ្ចឹងហ្នឹងវាអត់ពាក់ប៉ុនសមាជិកទាំងអស់ទាមិនទាទេស្រាប់តែគាត់ស្លាប់ទៅជំងឺស្លាប់ទៅឬក៏ accident អីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅ បងមិនតន់ដល់ខែដាច់ទេនៅបងមួយឆ្នាំទៀតឯនោះឧទាហរណ៍ប៉ិនសួរថាគាត់ជំពាក់ទេតួកម្មហ្នឹងកម្មហ្នឹងជំពាក់អីអត់ទេអត់ជំពាក់ព្រោះចិត្តមិនមានចេតនាជំពាក់ព្រោះចិត្តសុចរិត ចិត្តថាសងហើយសងរាល់ខែទៀតចិត្តបែបហ្នឹងចិត្តមិនជំពាក់ឯងចង់ណានានៅពីក្រោយយះចង្រៃយោមិនតន់សងលុយអញអស់ហងបញ្ញាប់តងាប់ គឺខឹងគ្រប់គ្នាអីអីចេះចុះតើអត់ជាពាក់ទេពួកអាចេតនាសងនោះគឺមានហ្មងឃើញឃើញស្អីវានៅលើចិត្តណាប៉ុន្តែបើសិនជាបងតុងទីនដដែលក្នុងគំនិតតែជាមើលតែអញបើកបានហើយអញឈប់បងអញរត់ចោលបាត់អញឈប់បងមកចិត្តហ្នឹងចិត្តឈប់បងរត់ទៅឡានបុកងាប់ជាពាក់ជាពាក់អាហ្នឹងជាពាក់ ចិត្តជាពាក់ព្រោះចិត្តថាអត់សងចិត្តនឹងជាពាក់ហ្មងងាប់ដូចគ្នាប៉ុន្តែមួយតាំងចិត្តថាសង មួយ តាំងចិត្តថាអត់សងអាជាពាក់គឺមិនសង មិនចឹងបើយើងនៅរស់តទៅទៀតរឿងថាមិនសងវាជាពាក់ណានឹងនៅលើចេតនាអញ្ចឹងអញ្ចឹងមិនអាចង់ឲ្យតែរៀនពីអភិធម្មហើយអភិធម្មមានរៀនអីរៀនតែចិត្តចេតសិករូបរឿងរបស់យើងហ្នឹង ហ្នឹងអត់រៀនពីនរណាទេរៀនពីយើងហ្នឹងមកដឹងមកអត់ពាក់ប៉ុននឹងគេអហោសកម្មឲ្យមិនអហោសកម្មវាមិនមែនបាបបុណ្យនៅលើគេវានៅលើចិត្តនេះដែរហ្នឹងហើយដោយមនុស្សល្អដោយច្រើនដែលគេយល់ច្រឡំថាមនុស្សអាក្រក់អញ្ចឹងគាត់មិនអាក្រក់ទៅតាមគេស្អប់ណាដូចព្រះសម្មាសម្ពុទ្ធខ្វះណាស់អ្នកស្អប់ខ្វះណាស់អ្នក ជេរហើយព្រះអង្គមិនទៅធ្លាក់នរកអីដោយសារអ្នកជេរអ្នកថាឲ្យថាព្រះអង្គចេះចង់អត់ទេ